បើយើងមិនបានអប់រំចិត្តមិន បានស្វែងយល់អំពីដំណើរនៃធម្មជាតិនឹងពេលរឿងអីកើតឡើង មិនត្រូវតាមបំណងរបស់យើងយើងមួម៉ៅយើងចង់ឲ្យរឿងនឹងមកអញ្ចេះវិញតាមចិត្តយើង ចង់បានចង់ឲ្យមនុស្សនឹងត្រូវទៅធ្វើតាមការគិតរបស់យើងហើយរឿងវាមិនមែនចេះតែបានតាមចិត្តយើងចង់រហូតទេហើយមនុស្សក៏មិនមែនចេះតែធ្វើតាមបំណងយើងគ្រប់ពេលដែរវាមានហេតុគ្រប់គ្រាន់ទើបរឿងនឹងវាកើតមកអញ្ចឹង រឿងល្អក្តីរឿងអាក្រក់ក្តីបើអាការប្រាថ្នាជាប់ជំពាក់ចង់នឹងខ្លាំងហើយដល់ពេលវាមិនបាន ដូចយើងប្រាថ្នានឹងខកចិត្តក៏ខ្លាំងដែរចឹងវាតតតែយើងរៀនស្វែងយល់ពីការពិតបំណងប្រាថ្នាយើងមានហើយប៉ុន្តែ ក៏ត្រូវប្រាប់ខ្លួនឯងថាវាមិនមែនចេះតែបានតាមចិត្តយើងចង់រហូតទេ បើប៉ុនយើងមាន ការជួយព្យាយាមយើងគ្រប់គ្រាន់វានឹងបានសម្រេចទេដូចជាយើងដាំទឹកមកកំសៀវវាត្រូវការពេលវេលា បើក្តៅនឹងវាគ្រប់គ្រាន់ទឹកនឹងវាពុះហើយបើដុតនឹងវាមិនទាន់ចំណាយពេលគ្រប់គ្រាន់ត្រូវដល់វាពុះវាមិនពុះទេ អញ្ចឹងយើងទទួលស្គាល់ថាហេតុដែលយើងធ្វើមកបានប៉ុណ្ណឹងយើងចង់បាន100ប៉ុន្តែវាបាន80ដោយសារហេតុហ្នឹងវាមានតែ80អញ្ចឹងយើងប្រឹងបន្តទៅទៀតទៅយើងចង់ឲ្យគេបានល្អជួយណែនាំគេទៀតទៅបើយើងមួម៉ៅក្តៅក្រហាយខឹងជេរបន្តិចផ្ដាសាទៅ អា80ហ្នឹងវានៅតែ80ដដែលទេវាប៉ិនវាបានអាមួម៉ៅក្តៅកាហាយកើតទុកហ្នឹងជាងតលរៀនស្វែងយល់អំពីដំណើរនៃធម្មជាតិហេតុផលហ្នឹងរឿងល្អកើតឡើងក៏យើងហ៊ានទទួលព្រមទទួលឬមិនល្អក៏ត្រូវតែប្រឈមមុខដែរថាអានឹងវាជាហេតុផល វាមានហេតុប៉ុណ្ណឹងទើបបានផលប៉ុណ្ណឹងមកហើយប្រឹងប្រែងបន្តទៅទៀតទៅមិនមែនស្អីស្អីត្រូវតាបានដូចយើងគិតមិនមែនគេចេះតែធ្វើតាមចិត្តយើងចង់ទេតែកាលណាយើងដាក់កំណត់អញ្ចឹងហើយគេមិនធ្វើតាមរឿងមិនដូចចិត្តអានឹងយើងកើតទុកខ្លាំងហើយយើងអត់មានបញ្ញាហើយយើងមានតកាប្រកាន់ខ្លាំងទៅយើងកើតទុកក៏ខ្លាំងដែរ មានកូនចៅមួយចំនួនហ្នឹងสนុំពោថាលោកគ្រូធ្លាប់និយាយពី ការដឹងគុណម៉ែឪនឹងច្រើនហើយសូមឲ្យលោកគ្រូនិយាយពីរឿងមេដាបេដាខ្លះផងដោយសារមានចំណុចខ្លះលោកពុកអ្នកម្ដាយលោកអាងគាត់ជា អ្នកបង្កើតអញ្ចឹងគាត់ ប្រើសិទ្ធិអំណាចនឹងជាមនុស្សចាស់គឺថាក្របសង្កត់មិនផ្ដល់ឱកាសឲ្យកូនចៅនឹងបានផ្ដល់យោបល់ឬក៏មានជាមតិក្នុងការគិតពិចារណាអីទេគឺថាអញថាអញ្ចឹងត្រូវតែធ្វើតាមអញបើមិនធ្វើតាមអញទេអញ ចេះចោះអីចឹងទៅហើយចឹងវាមានសម្ពាធផ្លូវចិត្តដល់កូនចៅមួយចំនួនដែរដោយសារអឺដូចថាឪពុកម្ដាយមិនមែនលះបង់កិលេសអស់ណាវានៅអាមួម៉ៅអាក្រេវក្រោតអាអឺតូចចិត្តអន់ចិត្តនឹងហើយដល់អញ្ចឹងអឺពាក្យសម្ដីខ្លះ អង្វើខ្លះវាប៉ះពាល់រហូតដល់វាយទាត់ភ័ក្រឬក៏គៀបសង្កត់អីចឹងទៅទៀតក៏មានដែរកូនចៅខ្លះផ្ញើសារមកហ្នឹងអឺអាចថាគាត់ព្រួយបារម្ភពីកូនក្នុងការអឺរៀបចំជីវិតរបស់កូននឹងរៀនសូត្រធ្វើមុខរបរប៉ុន្តែតើឪពុកម្ដាយមានឧបេក្ខាមានបញ្ញាដែរយើងគិតថា កូនមិនអាចស្ថិតនៅក្រោមការគ្រប់គ្រងយើងរហូតបានទេគេត្រូវ មានជីវិតខ្លួនគេគេត្រូវទទួលខុសត្រូវគ្រួសារគេអញ្ចឹងតលែផ្ដល់ឱកាសឲ្យគេមានលទ្ធភាពក្នុងការសម្រេចចិត្តគ្រប់គ្រងជីវិតហើយនឹងឲ្យគេចេះឈរឲ្យ មាន លំនឹងរឹងប៉ឹងក្នុងជីវិតកុំឲ្យ ស្អីស្អីតិចរត់មករយយើងឬក៏យើងអ្នកក្របសង្កត់ទាំងស្រុងទៅអឺដោយដបូលផ្ទះយើងអត់យើងក្របទៅអាអាស្មៅឬក៏ដើមឈើពីក្រមហ្នឹងវាអត់ស្ដោះលូតលាស់បានល្អវាវល់វល់អញ្ចឹងណាអញ្ចឹងយើងអឺផ្ដល់ឱកាសឲ្យកូនចៅនឹងរឹងប៉ឹង យើងចឹងបាននៅក្នុងព្រមវិធរនឹងមេត្តាស្រឡាញ់ករុណាជួយសង្គ្រោះពេលកូនមានទុក្ខ មុទិតាពេលកូនសុខសบายយើងសบายជាមួយដល់ឧបេខាមានបញ្ញាមួយកំណត់ដឹងថាកូនត្រូវតែរឹងប៉ឹងនៃមួយថាស្រឡាញ់កូនឲ្យស្មើគ្នានៃមួយថាកូនត្រូវតែជាមនុស្សម្ចាស់ការលើជីវិតខ្លួនឯងកូនត្រូវតែមានចំណេះដឹងកូនត្រូវតែចេះគ្រប់គ្រងជីវិតខ្លួនឯងអញ្ចឹងឲ្យឲ្យកូននឹងមាន ទាំងសមត្ថភាពអឺចំណេះដឹងជំនាញសុខភាពហើយមានទាំង ជំហរស្មារតីនឹងរឹងប៉ឹងហើយចឹងដើម្បីឲ្យកូនមានជំហរស្មារតីរឹងប៉ឹងវាតល់តាមម្ដាយឪពុកនឹងអឺដូចថាឲ្យកូននឹងអាចមានឱកាសអឺអាចសម្រេចចិត្តនៅលើ ជីវិតរបស់ខ្លួនឯងបានខ្លះដែរមិនមែនថាប្រឡែងទៅទាំងស្រុងទេប៉ុន្តែត្រូវតែឲ្យកូននឹងរៀនរក្សាជំហរ ហ៊ានម្ចាស់ការលើជីវិតខ្លួនឯងទើបថ្ងៃក្រោយទៅកូននឹងរឹងប៉ឹងបានបើមិនចឹងទេទុនល្វែកល្វក់มันអាចរឹងប៉ឹងมันអាចប្រឈមមុខនឹងបញ្ហាក្នុងជីវិតបានទេអ្នកខ្លះនឹងនិយាយអីក៏ដឹងដែរដឹងឲ្យទៅពី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 ផ្លូវមកវត្តហ្នឹងហើយនឹងនៅតាមភូមិហ្នឹងឃើញបងប្អូនយើងខ្លះពេលល្ងាចគាត់ដូចសបាយគាត់ជុំគ្នាជួលកៅផឹកស៊ីច្រៀងរាំដាក់បាសក្អិលក្អិលគាត់ដូចអត់ខ្វល់រឿងថាកូវីដមិនកូវីដអីទេអឺជុំគ្នាហើយគឺសបាយហើយ អានឹងខ្ញុំគណថាភាពនឹកឃើញដូចនៅប្រទេសអឺរ៉ុបនិងអាមេរិករាល់ថ្ងៃនេះដែលមនុស្សមួយចំនួនហ្នឹងអត់ខ្វល់នឹកថាវាមិនអីទេហើយដល់ពេលវាអីផ្ទុះបាត់ហើយមួយថ្ងៃស្លាប់អស់1000 1000អ្នកជាងអីចឹងទៅនៅអាមេរិកហ្នឹងអឺបើវាឆ្លងស្លាប់ម្នាក់ឯងអាហ្នឹងមិនជា ប្រមាណទេប៉ុន្តែនៅវាអាចនឹងឆ្លងដល់ប្រពន្ធកូនដែលគ្នាមិនដឹងអីនៅ ផ្ទះហ្នឹងវាជាការយកអាយុជីវិត ខ្លួនឯងអាយុជីវិតគ្រួសារ ទៅបដូរនឹងដបស្រាវាជារឿងអឺវិធកម្មមិនទូខុសត្រូវខ្លាំងមែនតែនក្នុងនាមយើងជា ម្ចាស់គ្រួសារហើយក្នុងនាមយើង ជាពលរដ្ឋក្នុងក្នុងក្នុងភូមិក្នុងស្រុកនឹងហើយទោះបីជារដ្ឋប្រឹងបណ្ណាក៏ដោយបើយើងមិនព្រមចូលរួមការពារអាយុជីវិតខ្លួនយើងអាយុជីវិតគ្រួសារទេ វាអន្តរាយទាំងអស់គ្នាហើយអានឹងព្រះអង្គសម្ដែងពីសេចក្តីប្រមាទព្រះអង្គសម្ដែងថា ប្រមាទតួមជ្ឈណោប្រទាំងការប្រមាទធ្វើប្រហែសហ្នឹងជាផ្លូវនៃសេចក្តីស្លាប់ហើយហើយដល់ទៅពេលមមដឹងខ្លួនវាខកពេលបាត់ហើយស្លាប់ប្រពន្ធស្លាប់កូនស្លាប់ខ្លួនឯងឆ្លងគេឆ្លងឯងអានឹងយើងបង្កវិនាសកម្មដល់គ្រួសារដល់សង្គមជាតិជា បាបកម្មធ្ងន់អញ្ចឹងស្មានថា ចាំពេលហើយនឹងផឹកស៊ីអីក៏ផឹកចាស់ប៉ុន្តែក្នុងកលតិសៈនេះវាជាការមើងងាយជីវិតខ្លួនឯងផងជីវិតគ្រួសាររបស់ខ្លួនឯងផងហើយនឹងជាការផ្ដល់នៅហានិភ័យដល់ប្រទេសជាតិដែលកំពុង តែជួបបញ្ហានឹងផង។ យចាំសេចក្តីសុខពីអ្នកដតីតលគេញញឹមដាក់គេសរសើរគេលើកជើងបានយើងសប្បាយចិត្តអានឹងគួរថ្នាក់ពីព្រោះសុខនឹងនៅនឹងគេពេលណាគេសប្បាយចិត្តគេឲ្យយើងពេលណាគេអត់សប្បាយចិត្តគេអត់ឲ្យយើងកើតទុក្ខអញ្ចឹងវាតលតែយើងមានស្មារតីពិចារណាថាបើគេសរសើរគេលើកទឹកចិត្ត អានឹងវាជាផលបុណ្យជាផលនៃការផឹងពេរបស់យើងប៉ុន្តែបើគេនិយាយអាក្រក់ដោយកំហឹងនិន្ទាឈ្នានេះក៏កុំឲ្យយើងរងអតិពលពីពាក្យសម្ដីរបស់គេនឹងពេកគិតថាវាជាផលបាបគ្រាន់តែជាសម្លេងប៉ះទៅជាឲ្យរលត់ទៅវិញបាត់មិនយកមកអោបទុកទេ យើងប្រឡែងវាទៅទោះជារឿងល្អក្តីរឿងមិនល្អក្តីកើតហើយរលត់ទៅវិញហើយយើងហាមឃាត់វាមិនបានវាជាដំណើរនៃធម្មជាតិអញ្ចឹងផ្លូវចិត្តរបស់យើងវាមានប្រព័ន្ធការពារគឺបញ្ញាស្មារតីមើលអំពីរឿងរ៉ាវដែលកើតឡើងវាមានហេតុមានផលរបស់វា ទោះជារឿងល្អក្តីទោះជារឿងមិនល្អក្តីហើយយើងទទួលយកបានទាំងសងខាងដូចយើងរែកម្រែកចឹងគឺខ្លាំងខ្លែងគ្នាជីវិតនេះវាមានពេលបានល្អវាមានពេលមិនបានល្អវាមានពេលគេសរសើរវាមានពេលគេនិន្ទាវាមានពេលយើងធ្វើខុសហើយគេស្ដីបន្ទោសវាមានពេលយើងធ្វើល្អហើយគេលើកតម្កើង វាមានពេលយើងធ្វើល្អហើយមានអ្នកនិន្ទាឈ្នានេះបែរដល់យើងក៏មានដែរអាហ្នឹងយើងគួរឲ្យអាណិតគាត់វិញឯងអត់មានអីត្រូវទៅខឹងត្រូវតាមជេរបន្តិចផ្ដាសាគាត់ទេអាណិតថាគាត់ខ្វះបញ្ញាអឺចិត្តចំណែននិទាឈ្នានេះក្តៅក្រហាយខ្លួនឯងអឺគួរឲ្យអាណិតវិញតាមិនគួរឲ្យខឹងចងគំនុំគុំគួនជាងយើងអត់ ផ្ញើសេចក្តីសុខនៅនឹងរបស់ខាងក្រៅនៅនឹងអ្នកដតីឯងយើងព្យាយាមបំពេញកិច្ចការងារឲ្យអស់ពីចិត្តពីថ្លើមជាទួនាទីរបស់យើងរឿងគេសរសើរឬគេនន្ទាហ្នឹងឬគេយើងទៅហាមឃាត់ការគិតហាមឃាត់មាត់គេមិនបានទេបើគេសរសើរក៏អរគុណគេទៅប៉ុន្តែកុំឲ្យមានមោទនភាពអួតក្អេងក្អាង ហើយបើគេនន្ទាយកមកពិចារណាថាវាជា កំហុសរបស់យើងយើងធ្វើមិនទាន់គ្រប់គ្រាន់ ឬក៏គេមានចិត្តចំណែននន្ទាបើថាយើងខុសឆ្គងហើយយើងអរគុណគេដូចជាគេប្រាប់ថាមុខយើង ប្រឡាក់ធ្យូងអញ្ចឹងយើងគួរអរគុណគេហើយបើគេនិយាយដោយចិត្តអក្រក់កំហឹងចំណែននន្ទានឹងយើងអាណិតគាត់ព្រោះគាត់ស្ពាយបាបយកទៅតាមខ្លួនអញ្ចឹងយើង ប្រព័ន្ធការពារចិត្តរបស់យើងរឹងមាំយើងអត់សូវរងអតិពលពីខាងក្រៅមកទេ thank you